ដឹងថាមានថ្ងៃនេះបងមិនឲ្យមានថ្ងៃនោះមនុស្សដែលបងក៏ពុះស្មោះជាមនុស្សប្របងរាប់ឲ្យស្គាល់តែមិនហ៊ានខឹងអូនលើបងទោះបងគិតមិនបានមិនគួរណាបងទឹកដល់អូនដល់មើលឲ្យបានស្គាល់គេព្រោះគេឲ្យស្គាល់រូបមកដូចខ្ញុំខ្ញុំជឿចាំអស់ពាក្យនឹងត្រូវរាយរ៉ាំព្រោះអូនខំឡាប់ដូចចិត្តស្នេហ៍ blind feet. never care? ក្លែបងខ្លាំងណាស់មិនដែលប្រាស់លួយមានអ្នកថ្មីអូនតែក៏របងមិនដែលកិនរឿងអ្វីញ៉ាសោះទាំងយប់ខាងប្រាប់ថាស្រីសែនស្មោះស្នេហាតែមានបងស្គាល់ពីមានមីម្ដងតែទឹកបងអូនមិនស្រួលបងបើផ្លែខ្លួនធម្មតាបងសួរនាំតិចទូអូនមិនតបឲ្យគង្រាមរាឬពេលនេះស្នេហាដល់ពេលជួបអ្នកជ្រាបជ្រៅតែទាំងថាមានថ្ងៃនេះបងមិនឲ្យមានថ្ងៃនោះមនុស្សដែលអូនក៏ពោ បងគិតមិនដល់មិនគួរណាបងទៅបណ្ដោះអោតមើលឲ្យបានស្គាល់គេដូចគេឲ្យស្គាល់រូបបងដូចមកខ្ញុំគ្រប់គឺចាំអស់ពាក្យនឹងទៅរាយរំព្រោះអូនធ្វើឡើងដូចចិត្តស្នេហ៍ទៅជាមនុស្សដែលខ្ញុំស្គាល់នឹងមនុស្សដែលខ្ញុំធ្លាប់ខ្លាចបើអ្នកបានជាជ្រើសស្នេហ៍ជួយឲ្យរូបនេះជំនួសខ្ញុំផង Cathedraline feet. You never care and say your own គ្រប់គ្នាឲ្យស្គាល់រូបមុំដូចធ្លាប់ខ្ញុំជួបជាចំអស់ពាក្យនឹងត្រូវឡាយរំព្រោះអូនឆាប់ណាប់ដូចចិត្តស្នេហ៍ទៅទៅលោកដែលខ្ញុំស្គាល់ជាមនុស្សដែលខ្ញុំធ្លាប់បានបើយ៉ាងបានជាជួនស្នេហ៍ជួយផាយរូបនេះជំនួសខ្ញុំស្គាល់